សាឡាមអាឡៃគុំបាទជំរាបសួរបងបងប្អូនថ្ងៃនេះខ្ញុំមានយក inverter មកចែករំលែកពីការរៀបរបស់វា ការរៀប inverter ប្រភេទនេះវាមានលក់ដូចថាលក់រាយទៅមក main board បាទ main board មួយទេវាអាចនឹងទទួលផលិតភ្លើងបានតាំងពី3គីឡូវ៉ាត់5គីឡូវ៉ាត់ទៅដល់5គីឡូវ៉ាត់កន្លះ 5គីឡូកន្លះគឺអញ្ចឹងអាណាបងប្អូនហើយមាន order ពីស្រុកខ្មែរយើង គឺគេឲ្យខ្ញុំរៀបដើម្បីយើងយកដើម្បីទៅប្រើប្រាស់នៅក្នុងផ្ទះឬក្នុងផ្ទះដែលថាតំបន់ដែលអត់មានភ្លើងគីឡូចូលហ្នឹងគឺយើងរៀបអានេះអានេះធំបងប្អូនធំប្រព័ន្ធប្រព័ន្ធនេះធំហើយវានឹងយកទៅប្រើជាមួយប្រព័ន្ធប្រព័ន្ធ solar ល្អបាទប្រភេទនេះ inverter ប្រភេទនេះហើយដូចខ្ញុំជម្រាបពីខាងវីដេអូថ្ងៃមុនហ្នឹងគឺថ្ងៃនេះគឺខ្ញុំចាក់ដើមរៀបវា ហើយនឹងយកមកចែកម្លេចបងប្អូនបាទដំភ្លើងធំហើយកម្លាំងល្អហើយនេះមេនបតរបស់វាបងប្អូនមេនបតនេះគេ ផលិតមកដើម្បីយើងយកមករៀប inverter ហើយដំភ្លើងមិនចាំបាច់ថាប្រើដំភ្លើងមួយនេះទេ យើងយកដំភ្លើងប្រភេទដំភ្លើង4ជ្រុងបាទក៏បានដែរហើយវាសំខាន់បាទវាពិសេសជាងហ្នឹងគឺ main board មួយនេះវាអាចរៀប inverter តាំងពីប្រព័ន្ធ12 V 24 V 66 V 48វ៉ុលទៅដល់60វ៉ុលដែលភ្លើងចូលភ្លើងអាគុយចូលហើយនឹងភ្លើងសូឡាចូលហ្នឹងវាពិសេសបាទវាពិសេសហើយដំភ្លើងនេះក៏អញ្ចឹងហ្នឹងហើយហើយហើយហើយគ្រឿងនេះគឺខ្ញុំរៀបប្រព័ន្ធ44វ៉ុលបាទហើយសួរថា main board មួយវាធ្វើការដល់ច្រើន បាទច្រើនប្រព័ន្ធម្លឹងម្លឹងហើយយើងមិនយើងដឹងថា យើងសេរីតាណាយើងរៀបមិនមិនដឹងថា ប្រើភ្លើង12វ៉ុល24វ៉ុល48វ៉ុលគឺគេស្រេតែនេះបងប្អូនគេស្រេពួកពួកអានេះបាទវាមានបងមើលឃើញណាដូចយើងនិយាយថា volume ចុះស្ដាប់ងាយងាយ1 2 3 4 5បាទអាទី1អានេះគឺគឺគឺគេស្រេសម្រាប់ភ្លើងភ្លើងចេញពីដូចថាភ្លើងវា វាបញ្ជាភ្លើងពី inverter ហ្នឹងពី main board ហ្នឹងទៅដំភ្លើងហ្នឹងបាទហើយវាចេញភ្លើង220អត់គ្រប់គ្រាន់ឲ្យយើងប្រើហ្នឹងអានេះយើងស្រីបានយើងស្រីអាហ្នឹងបាទមួយហ្នឹងនេះយើងសេរីអាហ្នឹងទៅឲ្យភ្លើងចេញប្រមាណតាមតម្រូវការរបស់យើងតែជាទូទៅ គឺ220 221 25អីចឹងទៅហ្នឹងហើយរួចអានេះ មួយនេះសម្រាប់កំណត់ភ្លើងភ្លើងពីអាគុយយើងណាបងប្អូនភ្លើងពីអាគុយគឺអាគុយមកមកមកភ្ជាប់ទៅណាខាងខាងបោកបាទមកភ្ជាប់អានេះអាដែកត្រជាក់នេះហើយខាងដកមកភ្ជាប់ជាមួយនេះបាទហើយភ្លើងភ្លើងចេញទៅដំភ្លើងពីរនេះបាទភ្ជាប់ភ្ជាប់លើហ្នឹងហ្មងចាំចេះអញ្ចឹង អានេះមួយអានេះមួយមកហ្នឹងហើយនិយាយពីរឿងស្រេតភ្លើងហើយមិញថាអានេះភ្លើងធ្លាក់ហើយយើងកំណត់ថាចង់ចង់អាគុយយើងប្រើការបានយូរឲ្យមានអាយុវែងណាយើងសេរីអានេះដោយអាគុយ24វ៉ុលយើងសេរីតែពេលភ្លើងអាគុយយើងធ្លាក់មកឧទាហរណ៍ថាផ្ទាំងសូឡាយើងបញ្ចូលអាគុយមិនទាន់អញ្ចឹងឆាតអាគុយមិនទាន់អញ្ចឹង យើងសេរីបាទយើងសេរីសម្រាប់ការពារមិន មានបតនឹងខូចឬក៏របស់របរដែលយើងប្រើហ្នឹងពេលណាភ្លើងអាគុយវាធ្លាក់អញ្ចឹងទៅភ្លើង220វាមិនធ្លាក់តាមអញ្ចឹងណាបងប្អូនវាអូតូវាអូតូតែវាអូតូបានត្រឹមទៅវាអូតូបានវាទាញភ្លើងវាទាញភ្លើងមកអញ្ចឹងទៅដូចថាអាគុយវាអស់មែនតើអញ្ចឹងវាត្រូវធ្លាក់ដែរភ្លើង220នឹងធ្លាក់ដែរតែអញ្ចឹងយើងកំណត់នេះកុំឲ្យភ្លើង220នឹងធ្លាក់ទាន់ដើម្បីកុំឲ្យរបស់របរប្រើប្រាស់ក្នុងផ្ទះយើងនឹងខូចខាតស្រេខ្ញុំកំណត់អានេះ បើថាអាគុយ24វ៉ុលខ្ញុំកំណត់កំណត់ឲ្យមួយនេះថាឲ្យវានៅទំ18វ៉ុលឬ20វ៉ុលបាទឬក៏15វ៉ុលពេលអាគុយវាធ្លាក់ចុះអញ្ចឹងណាឲ្យវាផ្ដាច់បាទហើយអានេះបាទអាមួយនេះចឹងដែរអាមួយនេះសម្រាប់ពេលភ្លើងអាគុយយើងឡើងខ្លាំងឧទាហរណ៍ថាយើងយកទៅចាប់អាគុយគឺយើងធ្វើហ្នឹងកំណត់ថា24វ៉ុលណា ប្រព័ន្ធ24 volt តែយើងទៅចាប់កើឲ្យគុយទៅដល់36 volt អីចឹងខ្ញុំកំណត់អានេះភ្លើងលើសលើសពីលើសពី20 24ឬដល់28បាទឬ30 volt ហ្នឹងគឺវាផ្ដាច់បាទបាទហើយអានេះហើយហើយនេះហើយនៅអា2នេះហើយអានេះ អានេះយើងតាំងជាអំពែរបស់វាហើយដល់អំពែដែលថាភ្លើងចេញពី main board ហ្នឹងចេញពីពីដំភ្លើងហ្នឹងគឺយើងតរួចអាណាចេញពីដំភ្លើងដែលយើងយកទៅប្រើការហ្នឹងអាមួយនេះការពារពេលភ្លើងទុសេបាទភ្លើងចេញពីវាយើងយកទៅប្រើការហ្នឹងភ្លើង220ហ្នឹងអាសេ220ហ្នឹងទុសេដោយប្រការណាមួយអាហ្នឹងយើងអត់ដឹងទេ ដោតរបស់របរទៅរបស់របរវាទុសេដូចថារបស់ហ្នឹងខូចទុសេអញ្ចឹងអានេះយើងការពារការពារផ្ដាច់ ផ្ដាច់ inverter ហ្មងអត់អត់អត់អត់បលែងភ្លើងទៅទៀតបាទអាហ្នឹងហើយអានេះអានេះវាការពារភ្លើង inverter យើងភ្លើងដំភ្លើងយើងចាញ់ហ្នឹងគឺវាជួយការពារយើងកំណត់វាបានឧទាហរណ៍ថា24វ៉ុល200មកអឺមិនហ្នឹងហើយ24វ៉ុល220វ៉ុល AC ហ្នឹងចេញទៅប្រើការ ហើយយើងប្រើលើសកំណត់ខ្លួនវាកំណត់គឺវា3គីឡូវ៉ាត់បាទ3គីឡូវ៉ាត់ឬ4 5គីឡូវ៉ាត់ហ្នឹងយើងទាញភ្លើងពីខ្លួនវាទៅប្រើទៅប្រើអញ្ចឹងទៅវាលើសកំណត់ខ្លួនវា ដើម្បីយើងការពារកុំឲ្យគ្រឿងមានបតពួកនេះខូចខាតអញ្ចឹងយើងកំណត់អំពែអំពែភ្លើងចេញ AC អំពែ AC ភ្លើងចេញយកទៅប្រើការហ្នឹងយើងកំណត់ថាឲ្យវាចេញទៅប្រមាណប្រមាណអំពែឬ10 20អំពែគឺយើងកំណត់អាហ្នឹងបាន ពេលណាយើងប្រើលោតលោតលោតចេញទៅលើសពុបវាផ្ដាច់ភ្លាមហើយអញ្ចឹងយើងដឹងហើយមានន័យថាយើងប្រើលើសហើយបាទបាទអូខេយល់ណាបងប្អូនហ្នឹងហើយហើយមកអានេះម្ដងអានេះបាទដូចខ្ញុំជម្រាបថ្ងៃមុនពីវីដេអូសាមុនហ្នឹងគឺអានេះគេហៅ inductor inductor នេះវាមានតួនាទីជាអ្វី តួនាទីវាវាសម្រាប់បាទយើងបន្តភ្ជាប់ពីនេះមកហើយយកយកយកខ្សែពីដុំភ្លើងនេះតវាម្ខាងបាទហ្នឹងហើយដាក់ចាក់ហើយខាងណាក៏បានដែរវាអត់មានម៉ាស់ភ្លើងនេះអានេះគឺជា AC ចេញតែ AC ចេញតែ13វ៉ុលទេតែកម្លាំងអំពែវាខ្លាំងបាទយើងបន្តមកខាងហើយខ្សែខាងណាក៏បានដែរហ្នឹងហើយយើងបន្តគឺឲ្យបន្តមកខាងអានេះតួនាទីវាវាជួយទប់ ទប់ភ្លើងការពារភ្លើងដែលថាវាវាចេញមកមិនស្មើឬក៏ភ្លើងចេញមកលើសពីដំភ្លើងនឹងត្រូវការហើយអញ្ចឹងអានេះវាជួយវាជួយចម្រាញ់ភ្លើង បាទដូចវីដេអូថ្ងៃមុន វាជួយចម្រាញ់ភ្លើងឲ្យភ្លើងហ្នឹងវាដើរស្មើបាទឲ្យភ្លើងហ្នឹងវាដើរស្មើហើយនិយាយខ្លីទៅវាដូចតាបូមបូមម៉ូតូយើងប្រៀបធៀបដូចបូមម៉ូតូយើង ហើយកាលណាយើងតត្រង់ចេះ ហើយសួរថាតបានអត់បានបាទតបាន តែពេលភ្លើងវាសេះសល់សេះសល់មកគឺវាវាអត់មានឆ្លងកាត់ចម្រាញ់ទេមិនចឹងបងប្អូនហើយវានឹងបុកដុំភ្លើងនេះបុកដុំដុំភ្លើងនេះត្រង់ត្រង់ហើយម្យ៉ាងទៀតវាធ្វើឲ្យដុំភ្លើងនេះក្តៅក្តៅឡើងខ្លាំងលើសពីធម្មតាក្តៅខ្លាំងជាងដែលយើងយកអានេះមកដាក់បាទមិញនិយាយដល់ថាដូចបូមម៉ូតូដូចបូមម៉ូតូរបៀបម៉េច គឺពេលភ្លើងវាវាវាកញ្ឆក់បាទពេលភ្លើងវាកញ្ឆក់វាកត្រាក់មកគឺវាវាជួយវាជួយមិនឲ្យបុកមករឹងរឹងហ្មងគឺវាជួយដូចបូម៉ូតូអញ្ចឹងយឺតយឺតយឺតយឺតបាទអត់កត្រាក់ភុងភុងមកតែហ្មងបាទហ្នឹងហើយអានេះគឺមានតួនាទីអញ្ចឹងហើយអានេះបាទនេះមួយទៀតបាទកងដងបាទឃើញទេបង កងដងមួយនេះ475 microfarad 630 volt AC បងប្អូនដាក់កន្លែងណាដាក់ខ្សែចេញបាទដាក់ចុងចុងខ្សែខ្សែ220ដែលយើងយកទៅប្រើការហ្នឹងយើងដាក់មុនគេមុនគេមុននឹងចូលពុពុនេះបាទចូលពុបេកឺពុអី កងតាក់ទូទៅទាំងអស់ហ្នឹងដាក់មុនគេដាក់ហើយដើម្បីការពារកុំឲ្យភ្លើងចេញទៅនេះគឺហឺតរបស់វាយើងសង្កេតមើលរបស់ប្រើប្រាស់យើងទូទៅគេសេថា50ទៅ60ហឺតគឺវាប្រៀបស្មើនឹងភ្លើងភ្លើងគីឡូដែលគេផលិតមកឲ្យយើងប្រើការហ្នឹងហើយសួរថាហឺតហ្នឹងបើថាហឺតហ្នឹងវាដើរមិនវាដើរលើសច្រើនវាធ្វើឲ្យរបស់យើងខូចទោះបីភ្លើងហ្នឹង ភ្លើងហ្នឹងចេញជា volt វា220 volt AC ក៏ដោយតែយើងអត់ដឹងទេ hertz នៅខាងក្នុងហ្នឹងតើតែមានគ្រឿងបាទមានគ្រឿងវាស់របស់វា ដូចជាទឹកអឡូកបាទទឹកអឡូកអញ្ចឹងគ្រឿងហ្នឹងគេវាស់ភ្លើងចេញជាទឹកអឡូកហើយអានេះវាជួយទប់បាទវាជួយចម្រាញ់ hertz ទៀតតែការពិតគឺយើងមិនដាក់ក៏បានទេតែ hertz ហ្នឹងវាដើរអត់ទៅស្អាតអញ្ចឹងទឹកអឡូកវាអត់វាអត់ស្អាតអញ្ចឹងវាមាន ផ្អៀងទៅមានមានប្រឈមតិចទៅអីអញ្ចឹងណាហើយបើយើងដាក់អានេះវាទប់ស្មើទឹកអលបស្មើមកមានគ្រឿងវាស់បាទមិនដឹងដាក់អានេះសិនបាទមុននឹងបន្តទៅបញ្ចូលរបស់របរទាំងអស់នេះបាទហើយខ្សែនេះបាទខ្សែនេះគឺខ្សែ AC AC តែ10វ៉ុលទេបាទបងប្អូនគេសម្រាប់ឲ្យយើងយក យកយោតបាទយោតជើង4ក៏ដោយយោតយោតដាក់សិនហើយដើម្បីយើងទៅប្រើចង្ហាលពេលយើងរៀបយើងរៀបបញ្ចូលទូបងប្អូនពេលយើងរៀបបញ្ចូលទូអញ្ចឹងពេលយើងបិទទូទៅវាក្តៅក្នុងទូណាហើយទូហ្នឹងយើងក៏ចោះសងខាងមកចង្ហាលបាទចង្ហាលហ្នឹងគឺចង្ហាលពីរយើងបន្តជាប់គ្នាក៏បានដែរខ្សែមួយគូហ្នឹងបាទអាមួយបើកពីខាងក្រៅមកបើកខាងក្រៅចូលមកអាមួយខាងនេះបើកពីក្នុងចេញបាទបើកក្នុងចេញ ហ្នឹងហើយគឺនេះជាខ្សែចង្ហាប់របស់វាបាទយើងយកមកខ្ញុំយកមកចែករំលែកគីឡូមានបងប្អូនចង់ដូចថាចង់រៀបដែរបាទចង់សាករៀបចង់សិក្សាមើលគ្រឿងហ្នឹងវាមិនគឺវាមានច្រើនប្រភេទបងប្អូនមានច្រើនប្រភេទឥឡូវខ្ញុំផ្ដាច់ចិត្តថាខ្ញុំខ្ញុំខ្ញុំរើសយកប្រភេទនេះមករៀបគឺខ្ញុំគិតថាវាល្អបំផុតហើយបាទ មានវីដេអូជាច្រើនបាទតែមើលក្នុង YouTube មានវីដេអូជាច្រើនទាំងមានថៃក៏គេធ្វើដែរបារាំងបរទេសគេធ្វើបាទគេធ្វើតែការរៀបដាក់តូហ្នឹង គឺគេមានវិធីសាស្ត្រផ្សេងផ្សេងគ្នាទៅគេរៀបអញ្ចឹងណាបាទអូមិញខ្ញុំផ្លិចខ្ញុំផ្លិចពីនេះខ្ញុំផ្លេចអានេះបាទនិយាយពីចង្ហាលក៏នឹកឃើញខ្សែនេះបងប្អូន គឺខ្សែចង្ហាល់ភ្លើងវាចេញមក12វ៉ុលបាទ12វ៉ុលដើម្បីយើងយកចង្ហាល់ហ្នឹងភ្ជាប់នៅអាដែកដែកដែកដែកត្រជាក់ហ្នឹងដែកដែកសម្រាប់ជួយចំហាយកម្ដៅហ្នឹងបាទអានេះវាធ្វើការតែពេលដែកហ្នឹងក្ដៅបាទពេលណាកម្ដៅវាឡើងពុបចង្ហាល់ហ្នឹងវាវិលវូទៅបាទអានេះគឺខ្សែចង្ហាល់ហើយនៅមានដូចច្រើនបាទ មានដូចច្រើនពីដំបងខ្ញុំឆ្ងល់ដែរដំបងដំបងឡើយដែលខ្ញុំមិនទាន់បានសិក្សាវានោះគឺខ្ញុំឆ្ងល់ថាមានដូចអីខ្លះបាទអស់ចាប់ដើមពីទៅនេះទី1ដូចនេះវាមាន3បាទជើង3បងប្អូនមើលឃើញណាបាទជើង3ដូចនេះគឺសម្រាប់បន្តអំពូលភ្លើងពេលយើងរៀបក្នុងទូហ្នឹងតអំពូលភ្លើងដើម្បីឲ្យយើងដឹងថាវាធ្វើការឬវាមិនធ្វើការឬ inverter ហ្នឹងដាច់ហើយឬវាផ្ដាច់ដោយមូលហេតុអ្វីបាទវាមានបាទកដាលកដាលបោកខាងខាងដកបាទហ្នឹងនេះនេះនេះមានអំពូលបងប្អូនមានអំពូលពីរហ្នឹងគឺភ្លើងហ្នឹងយើងជំនួសអំពូលពីរក្នុងហ្នឹងហើយអាមានបតហ្នឹងយើងយកតែរៀបក្នុងទូអញ្ចឹងយើងមើលមិនឃើញទេមិនអញ្ចឹងណាយើងមើលអត់ឃើញទេភ្លើងអំពូលនេះពេលបើកដំបូងអញ្ចឹងទៅមិនទាន់យើងមិនទាន់បើកកុងតាក់អញ្ចឹងទៅភ្លើងហ្នឹងវាពណ៌ក្រហមឡើងនឹងពីរ បើកកុងតាក់ពុបវានៅសល់តែវាអាលត់មួយអាលត់មួយអាខាងនេះខាងឆ្វេងនេះវានឹងភ្លឺអាខាងស្ដាំបាទហើយខ្សែ3នេះគឺជាប់ជាមួយពូលនឹងដែរដើម្បីយើងនិយាយទៅរៀបនៅនៅលើទូហ្នឹងនៅមុខទូបាទអានេះមួយហើយអានេះខ្សែ2នេះមានលឿងមានខៀវនេះគឺយើងសម្រាប់ទៅបន្តជាមួយកុងតាក់កុងតាក់បិទបើកធម្មតាហ្នឹងបាទដើម្បីឲ្យមានបតហ្នឹងធ្វើការ ដើម្បីឲ្យ main board ធ្វើការបងប្អូនហើយបន្ទាប់មកទៀតអាទី3 1 2 3ទី3អានេះខ្សែនេះវាយកវាវាយកភ្លើងមកវិញបាទវាយកភ្លើងពី220ពីដំភ្លើងដំភ្លើងដែលយើងរៀបហើយហ្នឹងបាទនេះខ្សែនេះណាខ្សែ220ចេញបាទ220ចេញហ្នឹងគឺយើងឆ្លងកាត់អានេះហើយហើយហើយវាយក AC 220ហ្នឹងចូលទៅបាទចូលទៅ main board ដើម្បីវាយកវាយកយកទៅវាស់បាទពួក chip IC ទាំងអស់នេះវានឹងថ្លឹងថ្លែងភ្លើងដែលវាផលិតចេញទៅហ្នឹងវាផលិតចេញទៅប្រមាណហើយវាយកមកវាស់វិញវាវាស់នៅក្នុងហ្នឹងហើយពេលយើងប្រើរបស់ធ្ងន់ពុបយើងប្រើឧទាហរណ៍ថាអឺទូទឹកកក បាទពេលទូទឹកកកវាលោតវាស៊ីភ្លើងប៉ុន្មានប៉ុន្មាន ហើយពេលដាំបាយពេលដាំបាយពុបធម្មតាដូចភ្លើងម៉ាស៊ីនភ្លើងយើងម៉ាស៊ីនភ្លើងតូចតូចហ្នឹងបងប្អូនម៉ាស៊ីនភ្លើងដូចថា1គីឡូវ៉ាត់2គីឡូវ៉ាត់ហ្នឹងពេលយើងដោតឆ្នាំងអ៊ុតឧទាហរណ៍ឆ្នាំងអ៊ុតដោតពឹបម៉ាស៊ីនហ្នឹងគឺផ្លាស់សំឡេងបាទតឹងអញ្ចឹងហើយភ្លើងអាចធ្លាក់ហើយតែអញ្ចឹងអញ្ចឹងអាហ្នឹងក៏អញ្ចឹងដូចគ្នាពេលវាដឹងថាយើងដោតយើងដោតរបស់ប្រើហើយធ្ងន់អញ្ចឹង អានេះអ្នកវាស់ភ្លើងអាខ្សែ2ហ្នឹងវាយកទៅវាស់ក្នុង ក្នុងនេះវាដឹងថាភ្លើងធ្លាក់ปุ๊บវាបញ្ជាភ្លើងបន្ថែមបាទបញ្ជាភ្លើងបន្ថែមវាទាញភ្លើងវាអគុយមកដើម្បីបុកឲ្យគ្រប់គ្រាន់220ចេញមកឲ្យយើងប្រើការបាទអានេះបាទហ្នឹងអូខេអឺទី4កុងតាក់ទី4អានេះដូចគ្នាបងប្អូនពីរហ្នឹងយើងដាក់ជើងណាក៏បានដែរបាទ យើងដោះអានេះមកដាក់អានេះក៏បានគឺភ្លើងតែមួយគ្នាទេភ្លើងចូលដូចគ្នាបាទដូចគ្នាណាហើយអានេះភ្លើងអាគុយចេញចេញមកវិញហើយពេលយើងដាក់អាគុយឲ្យ24វ៉ុលឬក៏48វ៉ុលហ្នឹងគឺវាចេញតាមនេះវិញអាគុយយើងចូលប៉ុណ្ណាវាចេញប៉ុណ្ណឹងវាឲ្យមិនទប់ឲ្យថាចេញតែ12វ៉ុលទេតែ12វ៉ុលគឺវាចេញតែអានេះមួយសម្រាប់ប្រើចង្ហារក្នុងខ្លួនវាអានេះយើងដាក់24វ៉ុលចូលក៏វាចេញវា24វ៉ុលហើយសួរថាវាដាក់ធ្វើអី គីឡូយើងយកទៅយើងយកទៅតជាមួយគ្រឿងវាស់ភ្លើងបាទក្នុងទូយើងហ្នឹងយើងតជាមួយដូចថា timer វាស់ភ្លើងអាគុយបាទយើងតនេះទៅដាក់នឹងទូក៏បាន តែភាកច្រើនតែភាកច្រើនគេតពីផ្ទាល់ផ្ទាល់ខ្សែកតុយកតុយខ្សែអាគុយហ្មងបងប្អូនអានេះមួយអានេះមួយបាទបោកហ្នឹងហើយបោកដកគេតហើយយើងតអានេះក៏បាន តែភាគច្រើនគេមិនសូវប្រើអាហ្នឹងទេបាទចង់និយាយថាអានេះក៏បានអានេះក៏បានដែរបាទសំបីគ្រាន់តែយកទៅវាស់ចំនួនភ្លើងអគុយសល់ប្រមាណលើសប្រមាណបាទអូខេចូលមកអានេះបាទនេះគឺជា timer សម្រាប់សម្រាប់វាស់ភ្លើងបាទភ្លើងភ្លើង220ហ្នឹងបាទយើងបិទមុខទូទៅភ្លើង220ចូល បាទហើយវានឹងប្រាប់យើងថាយើងប្រើប្រមាណវ៉ាត់បាទប្រមាណអំពែពេលយើងប្រើហ្នឹងវាវានឹងវានឹងបង្ហាញនៅអេត្រង់មួយនេះបាទហើយភ្លើងភ្លើងផលិតមក220អពេលយើងប្រើទៅអស់ប្រមាណវ៉ាត់បាទហើយយើងលោតប្រមាណអំពែហ្នឹងណាបាទនេះគឺខាងមើលបាទបងប្អូនឃើញហើយជាទូទៅយកយើងយកទៅប្រើការជាទូទៅអាគ្រឿងហ្នឹងអាមួយហ្នឹង អានេះទៀតពីដំបូងខ្ញុំនិយាយថាភ្លើងទៀបណាបត enter ភ្លើងធ្លាក់ភ្លើងអគុយធ្លាក់ វានឹងផ្ដាច់ភ្លើងលើវានឹងផ្ដាច់យើងប្រើ load ខ្លាំងវានឹងផ្ដាច់ហើយនឹងទូសេវានឹងផ្ដាច់ហើយខ្ញុំប្រើអានេះមួយទៀតបងប្អូនប្រើអានេះមួយទៀត Chino timer Chino timer គឺអានេះយើងតាំងយើងតាំងភ្លើងលើសលើសដែរ ក៏វាផ្ដាច់ដែរដូចគ្នាបាទយើងតាំងមកគឺផ្ដាច់បានដូចគ្នាហ្នឹងហើយចេញពីខ្សែភ្លើងមកយើងចូលវាទៅតែហ្មងទៅហើយយើងក៏តាំងយើងកំណត់វាថាឲ្យវាផ្ដាច់ប្រមាណវ៉លពេលយើងប្រើភ្លើងលើប្រមាណវ៉លគឺវាធ្វើការដូចដូចតែ main board ដូចគ្នាបាទអានេះបងប្អូនដឹងហើយធ្លាប់យល់ដឹងហើយបាទអានេះជាដុំ buy sip បាទជាដើមមួយសិតហ្នឹងហើយការពារការពារច្រើនបងប្អូន ការពារច្រើនហ្មងជាដើមមួយសិតបាទនេះខ្ញុំកាត់មកប៊ូស៊ីបវាខ្ញុំប្រើប៊ូស៊ីប100 ampere នេះប៊ូស៊ីបបាទហ្នឹងហើយគឺការពារ ភ្លើងអាគុយហើយនឹងការពារភ្លើងចេញដែរបាទពេលភ្លើងអាសេចេញហ្នឹងទូសេអីគឺការពារទាំងអស់អានេះវាផ្ដាច់ខ្លួនឯងខ្ញុំមកទុកចិត្តទៀតខ្ញុំដាក់អានេះជួយទៀតបាទពេលទូសេប៉ាប់សុកចិត្តឲ្យប៊ូស៊ីនេះដាច់ចុះហ្នឹងហើយដូចអានេះជាបាទជាកងតាក់បាទខ្ញុំខ្ញុំហៅថាកងតាក់ចុះយល់ងាយងាយបាទ DC បាទ DC ខ្ញុំប្រើ DC 100 ampere ដែរអានេះចូលពីផ្ទាំងសូឡាមកបាទចូលពីផ្ទាំងសូឡាមកភ្លើងពីផ្ទាំងសូឡាមកគឺឆ្លងកាត់កុងតាក់នេះសិនហើយជាសំខាន់អានេះការពារអន្ទះបាញ់ការពារអន្ទះបាញ់បងប្អូនពេលយើងយកភ្លើងបញ្ចូលពីសូឡាមកចូលពីសូឡាមកពឹបហើយ ចេញទាំងក្រមនោះដើម្បីទៅបញ្ចូលអគុយទៅឆាតអគុយបាទហើយចូលពីសាលាមកយើងមកលេខមកមកគូទៀតបញ្ចូលអានេះហើយខាងនេះយើងតខ្សែបាទយើងតខ្សែទៅទៅបោះអាខ្សែក្រៅហ្នឹងទៅភ្ជាប់នឹងដីបាទតាពីអន្ទះបាញ់ការទេរបស់រៀបមួយមួយថ្លៃបាទបងប្អូនយើងត្រូវការពីឲ្យគ្រប់អានេះបាទមិញមិញមិញអានេះអានេះអានេះកុងតាក់ សូឡាណាអានេះកុងតាក់អគុយបាទ baker សម្រាប់បិទបើកផ្លែអគុយគឺផ្លែអគុយចូលមកមុននឹងឆ្លងកាត់ចូលបតហ្នឹងគឺយើងប្រើ baker សិនបាទគ្រប់យ៉ាងយើងការពារអស់កុំអោយគ្រោះថ្នាក់ហើយកុំអោយមានបញ្ហាខូចខាតនៅពេលថ្ងៃក្រោយកុំអោយស្ដាយរបស់បាទគឺការពារគ្រប់យ៉ាងហ្នឹងហើយអូនៅមានទៀតបងប្អូន charger charger នេះ charger ផ្លិចបាទផ្លិចផ្លិច charger មិញ charger មួយនេះបាទខ្ញុំចង់បង្ហាញតិចឃើញហ៎បងឃើញវាប្រើបានតាំងពីភ្លើង12 24 36 48បាទ48វ៉ុលហ្នឹងហើយហើយវាបញ្ចូលពី Mac ต็มที่ Mac ต็มที่ពី PV ហ្នឹងគឺ solar ហ្នឹង បាទ150វ៉ុល150វ៉ុលហើយបើថាប្រព័ន្ធ150វ៉ុលហ្នឹងវាវាបញ្ចូល7000អេ720វ៉ាត់អានេះអានេះអានេះប្រព័ន្ធប្រព័ន្ធ12វ៉ុលហើយប្រព័ន្ធ24វ៉ុលវាបញ្ចូលបាន1440វ៉ាត់បាទហើយហ្នឹងប្រព័ន្ធ36វ៉ុលវាបញ្ចូលបាន2100 2100វ៉ាត់ បាទហើយនឹង48វ៉ុល48វ៉ុលវាបញ្ចូលបាន2800វ៉ាត់បាទវាអូតូខ្លួនឯងបាទឥឡូវខ្ញុំបើកនៅមើលក្នុងនេះវាជាសភៅសភៅណែនាំការការកំណត់កំណត់ក្នុងគ្រឿងហ្នឹងយើងឲ្យវាបញ្ចូលអគុយប្រមាណអំពែចូលប្រមាណវ៉ាត់គឺគឺសភៅនេះបាទមានការកំណត់ហើយពេលខ្ញុំតហើយខ្ញុំនឹងកំណត់ឲ្យរួចស្រេចដើម្បីឲ្យ បងប្អូនយកទៅប្រើប្រាស់មិនបាច់កង្វល់ស្អីថាទៅកំណត់មិនសេរីហ្នឹងកំពុងតែល្បីបងប្អូនពួកអាហ្នឹងកំពុងតែល្បីល្បីនៅក្នុងបណ្ដាអ្នកបណ្ដាញអ្នកដាក់ solar cell បាទដាក់ទាំង solar វា controller charger បាទកំពុងល្បីអានេះម៉ាកវា và chậm chậm chậm nhìn đại nha m à vía à mạ vía à là phao p h า o phao m m a phao m a cứ phao m a แต่สรีเวียคืออันเนี้ยสรีเวีย MPPT สามสิบแอมเปียสายสามแอมเปียห้าสิบมเปียหกสิบอันนี้หกสิบมเปีย ថ្លៃដែរបងប្អូនអញ្ចឹងទិញវាមកធ្ងន់ដៃដែរបាទហ្នឹងហើយដូចនេះវានឹងអាចយកភ្លើងពីសូឡាមក150វ៉ុលហើយយើងមកបញ្ចូលអាគុយ43វ៉ុលក៏បានដែរតែយើងកំណត់បាទកំណត់កំណត់ឲ្យវាធ្វើការបញ្ចូលអាគុយប្រហែលវ៉ាត់ប្រហែលអំពែគឺក្នុងនេះបានទាំងអស់បាទយើងស្គាល់ពេលថ្ងៃណាមានអាគុយច្រើនយើងក៏កំណត់សម្រាប់អាគុយនឹងទៀត កំណត់បានទាំងអស់ហើយបញ្ចូលបានប្រមាណភាគរយហើយវាផ្ដាច់បាទហើយភ្លើងធ្លាក់ប្រមាណភាគរយឲ្យវាធ្វើការគឺយើងកំណត់លើអានេះបានដែរហ្នឹងហើយខ្សែសូឡាចូលបាទអ្នកពីរហ្នឹងបាទបូកពីរហ្នឹងចូលបានដូចគ្នាហើយដកពីរហ្នឹងចូលហ្នឹងហើយនេះអគុយពីរបាទអគុយពីរដូចគ្នាហើយនេះសម្រាប់យកភ្លើងចេញមកប្រើការតែភាគច្រើនយើងអត់មានយកទៅប្រើអីទេគេមិនយកអាហ្នឹងទៅប្រើការហ្មងទេពួកភ្លើងពីសូឡាមកហ្មងវាចេញប៉ុណ្ណឹង ដុល្លារ50 50 volt វាចេញ50 volt ដូចគ្នាបាទអានេះគឺ controller controller charger បាទហើយនឹងមានឧបករណ៍កប៉ិចកប៉ុកបាទនេះជាខ្សែបំបែកតសូឡាបាទហើយប្រព័ន្ធនេះខ្ញុំឲ្យប្រើសូឡាពី4សន្លឹកទៅ6សន្លឹកកំពុងល្អបាទនេះរបស់របស់កប៉ិចកប៉ុកបាទ តសម្រាប់ពេលភ្លើងចេញមកយើងតទៅប្រើការតទៅភ្ជាប់ជាមួយព្រីភ្លើងក្នុងផ្ទះយើងហ្នឹងបាទហើយដូចអានេះសម្រាប់ចោះដាក់ខ្សែភ្លើងចេញពីក្នុងទូមកបាទអានេះក៏ច្រែងចឹងហាលបាទក្នុងទូ បាទអូខេបងប្អូនខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះសិនហើយខ្ញុំនឹងរៀបបញ្ចូលតួហើយខ្ញុំនឹងបង្ហាញឲ្យមើលមួយសារទៀតណា អូខេអរគុណច្រើនបាទ